នាយឧត្តមសេនីយ៍សន្តិបណ្ឌិតណេតសាវឿននឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការអគ្គស្នងការរងនិងប្រធាននាយកដ្ឋានវិទ្យុតកតងនៅថ្ងៃនេះ អ៊ីនធឺណិតជំរើសដ៏ពេញនិយម សម្រាប់កិច្ចហត្ថាននិងអាជីវកម្មគ្រប់ប្រភេទតំណែងតំណងតាមរយៈលេខទូរស័ព្ទនៅរសៀលថ្ងៃទី27ខែកុម្ភៈឆ្នាំ2023នេះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតណេតសាវឿនអគ្គស្នងការនគរបាលជាតិនិងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការអគ្គស្នងការរងនគរបាលជាតិមួយរូបនិងប្រធាននាយកដ្ឋានវិទ្យុតាក់តងនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅក្នុងសារលិខិតរាជរដ្ឋាភិបាលកម្ពុជាសម្រាប់បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍តូឈឿនប ប៊ុនឆនអត្តលេខ54433ពីប្រធាននាយកដ្ឋានបច្ចុតកតងមេត្រា2ផ្ទេនឹងតែងតាំងមុខតំណែងដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន2រូបដោយមានរាយនាមខាងក្រោមមួយលោកឧត្តមសេនីយ៍តូព្រំសធរអត្តលេខ68239ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទៅ ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិពីលោកឧត្តមសេនីយ៍តូផាន់សុផលអត្តលេខ0784 ជាប្រធាននាយកដ្ឋានវិជុតកតងមាត្រា3រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសម័យខ្លួនដោយមានចែងក្នុងមាត្រា1និងមាត្រា2ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ផលិតផលពីសហរដ្ឋអាមេរិកមក P-Bound ឯកទេសព្យាបាលលេខ1សន្លាក់ឆ្អឹងក្រពះពោះវៀនរ៉ាំរ៉ៃឈឺចង្កេះឈឺក្នុងអាងត្រគាកក្រហាយបាត់ដៃបាត់ជើងបញ្ជាទិញឥឡូវនេះមានបញ្ចុះតម្លៃពិសេសរហូតដល់40%សូមទំនាក់ទំនង096និង097 96 96 667និង092 96 96 67